បើយើងជាប់ចិត្តជាមួយគេស្រឡាញ់ហើយបើគេឈប់ស្រឡាញ់វាមិនកើតទុកអញ្ចឹងបានថ្មកំពុងនិយាយពីសេចក្តីស្រឡាញ់ហ្នឹងហើយមានគេទាស់ហ្នឹងហើយគេថាធ្វើកើតអត់អើវាធ្វើកើតរបស់ពុទ្ធជនហ្នឹងអាយំក៏យំរបស់ពុទ្ធជនហ្នឹងឯងគឺធម្មតាអញ្ចឹងឧទាហរណ៍ថាអឺស្រឡាញ់យើងតែងទៀមទាការស្រឡាញ់ពីគេមែនទេ ចិត្តស្រឡាញ់ពីគេមិនអាចទៀមទាបានទេយើងទាចុះក៏ប៉ុន្តែធាតពិតយើងទាអត់បានទេហ្នឹងហើយបើគេផ្ដល់ឲ្យយើងបានប៉ុណ្ណាវាបានត្រឹមប៉ុណ្ណឹងយើងចង់ឲ្យគេស្រឡាញ់យើងជាងនឹងសេចក្តីស្រឡាញ់របស់បុថុជនហ្នឹងបើយើងស្រឡាញ់គេយើងទាឲ្យតែគេស្រឡាញ់យើងវិញហើយដល់ហើយបានជាចម្រៀងស្មោះប៉ុណ្ណឹងហើយគឺជាងណាមិនដេចឡើយនៅតែក្បត់ នៅពេលដែលគេចង់អស់ចិត្តពីយើងយើងមិនបាច់ក្បត់ទេយើងមិនបាច់ខុសទេគេទៅទៅហើយឥឡូវទៅវល់សេចក្តីស្រឡាញ់ពីគេមិនបាច់យើងមិនមិនមិនព្រមមើលអលទ្ធផលហ្នឹងសង្ឃឹមច្រើនទុកច្រើនតណ្ហាវាឲ្យយើងសង្ឃឹមហើយកាលណា ពាក្យថាអស់សង្ឃឹមវាកើតចេញពីក្តី សង្ឃឹមអញ្ចឹងបានអាត្មាធ្វើការងារមិនងាយខកចិត្តដោយសារអីដូចហ្នឹងអាអាត្មាអត់ដែលសង្ឃឹមច្រើនទេទោះបីវាមានក៏មានតិចបំផុតឧទាហរណ៍ដូចជាអាត្មា បង្កើតវត្តនិរតនារាមដំបងអញ្ចឹងគេគម្រាមចេះគម្រាមចុះថាគ្មានពីណាទៅហើយយើងធ្វើខុសគេយើងគ្មានពីណាតាមអញ្ចឹងណាអាត្មាសង្ឃឹមតិចបំផុតអាត្មាថា មានតា2នាក់3នាក់ក៏អាត្មាអង្គុយបរៀនដែរមិនបាច់រាប់រយនាក់ដោយកាលនៅវត្តមួយទៀតទេអាត្មាថាមានតា2នាក់ឡើងទៅហើយរហូតដល់ពេលខ្លះអាត្មាថាបើទោះជាអត់មានមនុស្សយល់សោះណា ដល់ម៉ោងហ្នឹងអាត្មាអង្គុយនិយាយមកអង្គុយនិយាយថតទុកចាំងាប់អាណាយកចាក់ស្ដាប់យល់ទៅតាំងចិត្តចឹងអត់សង្ឃឹមថាមនុស្សមកគ្រប់គ្រងអាត្មាទេអាត្មាអត់មានសង្ឃឹមទេហេតុអីបានចឹងការដែលកុំសង្ឃឹមនៅក្នុងនឹងដល់តែពេលវាបានច្រើនជាងនឹងវាងាយទទួលទេ អាបាននឹងនោះអ្វីដែលយើងពិបាកទទួលបំផុត គឺការមិនដូចបំណង ដូចអាទៅកាណាដាដំបូងអញ្ចឹងមិនដឹងស្គាល់ណាមានតែក្រុមញាតិដែលគាត់មុនទៅណាក្នុងចិត្តហ្នឹងគិតថាចង់ទៅបយលធោឲ្យគេយល់ប៉ុន្តែអាមាថាបើអត់មានអ្នកដតីមកសោះមានតែអ្នកមុនអាមាទៅប្រហែលអ្នកគាត់មិននិយាយដែរអាមាអត់មាន សង្ឃឹមចង់បានឲ្យមនុស្សច្រើនមកស្ដាប់ទេប៉ុន្តែហើយទៅវា មានដូចយើងគិតអាតិចបំផុតនឹងណាវាមកច្រើនមករាប់រយអ្នក That's it ត្រូវដូចយើងស្រឡាញ់មនុស្សចឹង អាការត្រូវការទុកវា នៅក្នុង បាត មួយចុះសេចក្តីត្រូវការហ្នឹងប៉ុន្តែកុំសួរគេរហងៃ Do you miss me Where are you You love me អានខ្វល់ចិត្តមកញោមធ្វើមុខនៅនឹកខ្ញុំអត់ស្រឡាញ់ខ្ញុំអត់សួរគេច្រើនពេកគេធុញណាស្អីទេគេឲ្យប៉ុណ្ណាយកប៉ុណ្ណឹងទៅ ក្តីស្រឡាញ់មិនអាចបង្ខំទៅគៀបមិនចេញពីអ្នកដតីទេធម្មជាតិពិតវាអញ្ចឹងយើងត្រូវការប៉ុណ្ណាត្រូវទៅរឿងរបស់យើងទេប៉ុន្តែ ក្តី ស្រឡាញ់ត្រូវបង្កើតដោយចិត្តរបស់គេយើងមិនអាចទៅបង្ខំឲ្យគេចេញសេចក្តីស្រឡាញ់ចំពោះយើងមិនកើតទេអញ្ចឹងយើងទទួលបានត្រឹមអ្វីដែលគេឲ្យទៅបានកុំទៅបង្ខំហ្នឹងហើយហើយអាសេចក្តីស្រឡាញ់នឹងទៀតយើងត្រូវដឹងថាវាជាអនត្តាវាអត់ទៀងទេ ជាងកាយយើងជាលូកាលមុនមិនក៏ស្រឡាញ់ឥឡូវក៏អត់តែគាត់ក៏មិនដឹងខ្លួនគាត់ដែរពីមុនគាត់ស្រឡាញ់មែនឥឡូវគាត់ឈប់ស្រឡាញ់នឹងធ្វើម៉េចចិត្តហ្នឹងក៏មាននៅក្នុងយើងដែរឧទាហរណ៍យើងបានដំបូងអាទូរស័ព្ទយើងស្រឡាញ់ខ្លាំងថ្ងៃក្រោយវាលែងសូវស្រឡាញ់ធ្វើម៉េចដូរម៉ូតទៀតទៅកើតថ្ងៃហ្នឹងវាដូរទៀតដែរអញ្ចឹងបានអ្នកដែលមិនយល់ពីបំណងប្រពន្ធហ្នឹងដូចព្រាមម្នាក់គាត់ចូលទៅជួបព្រះអង្គគាត់ទឹកមុខអត់ស្រស់ទេព្រះអង្គថាមនាលព្រាមហេតុអីបានជាអ្នកមានទឹកមុខមិនស្រស់ គាត់ថាឲ្យស្រស់មិនកើតបើកូនជាទីស្រឡាញ់របស់គាត់តែមួយស្លាប់បាត់ហើយហើយបានព្រះអង្គថាមនាលព្រាមត្រូវហើយតាមពិតសេចក្តីសោកសេចក្តីទុក្ខនេះវាកើតមកតែពីរបស់ដែលយើងស្រឡាញ់ហួងហែងនឹងឯងគាត់ខឹងពុទ្ធតែព្រះអង្គនិយាយប្រទេសផ្ដាស់តាមពិតនឹងគេបានសុបាយដោយសារមានរបស់ជាទីស្រឡាញ់ហ្នឹងគាត់យល់តែអានិសង្ឃពេលហ្នឹងគាត់អត់យល់អានអាចុងបញ្ចប់របស់វាទេ ព្រះអង្គសំដែងទៅតាមសភាវៈពិតទៅវាអត់សំខាន់ថាណែឯងធ្វើកើតអត់ទេយើងលើកថាធ្វើកើតដែរតែធ្វើមិនកើតកម្រិតកិលេសរបស់ណែឯងណាហើយបើណែឯងធ្វើកើតវាបានសុខហើយបានព្រះអង្គសំដែងអំពីសេចក្តីស្រឡាញ់ដោយការអនុគ្រោះដែលហៅថាសង្កហធរស្រឡាញ់ដោយការផ្ដល់ឲ្យឃើញទេណាសង្គ្រោះសង្ឃៈគឺសង្គ្រោះអាណិត មានអនុសាវរីយ៍ជាមួយគ្នាមិនបោះបង់គ្នាអាណិតស្រឡាញ់គ្នាអញ្ចឹងទៅការផ្ដល់ប្រយោជន៍ដល់គ្នាហើយលទ្ធផលវាបានតែការណែផ្ដល់ប្រយោជន៍ដល់គ្នាគឺគឺនឹកអាណិតមកវិញអាហ្នឹងវាជាធម្មតាទៅទៅវិញទៅមកធម្មតាអញ្ចឹងតែបើគេអស់ចិត្តពីយើងទៅច្បាច់អីមិនឥឡូវហ្នឹងច្បាច់វាអត់ចេញណាសេចក្តីស្រឡាញ់ហ្នឹងច្បាច់អត់ចេញទេទៅច្បាច់មិនហ្នឹងណាគេឈប់ស្រឡាញ់ទៅជ្រៀងទៅទៅជ្រៀងតើបងខុសអ្វីទៅស្រីសុំលេង ជាងងាប់ទៀតគេមកបងវាបានត្រឹមតែកើតទុកហ្នឹងហ្នឹងហើយការពិតវាអញ្ចឹងកុំនិយាយរឿងយើងធ្វើបានមិនបានប៉ុន្តែសួរថាវាអញ្ចឹងមែនអត់ណាហើយកើតទុកមែនអត់ណាអាចង់និយាយថាតើកើតទុកអត់ចង់បានរបស់ដែលអត់ហ្នឹងបើរបស់ហ្នឹងត្រូវមានអត់អីហ្នឹងហើយហ្នឹងហើយយើងពេញចិត្តត្រឹមរបស់មានហ្នឹងគេផ្ដល់សេចក្តីស្រឡាញ់ស្រឡាញ់ឲ្យយើងប៉ុណ្ណាពេញចិត្តប៉ុណ្ណឹងទៅ តែបើយើងចង់បានលើសហ្នឹងអាហ្នឹងវាមានតែខ្វល់ចិត្តមានស្អីវាច្បាច់មិនចេញអាស្រឡាញ់ហ្នឹងហើយនៅពេលទទួលសេចក្តីស្រឡាញ់ពីគេហ្នឹងកុំភ្លេចថាហ្នឹងអត់ទៀងទេណាគិតផងហ្នឹងហ្នឹងហើយទោះបីទទួលបាន ត្រឹមតែគេឲ្យហ្នឹងក៏ត្រូវតែប្រយ័ត្នដែរប្រយ័ត្នហ្នឹងមិនមែនប្រយ័ត្នគេទេប្រយ័ត្នចិត្តហ្នឹងហើយប្រយ័ត្នជាប់អាហ្នឹងខ្លាំងពេកកើតទុកហ្នឹងហើយដូចថ្ងៃមុនអាត្មាមិនជាថាអីទេសម្រាប់ខ្លួនថ្ងៃមុននេះណោះអាទៅដល់ផ្ទះគាត់ដែរយប់ថ្ងៃមុន សនេហាគ្មានចាស់គ្មានក្មេងទេ អាយុក្រំតែ ជាតួលេខទេនឹងនឹងនឹងស្រឡាញ់ដោយចង់បានសេចក្តីស្រឡាញ់ពីគេ ដែលគេវាអត់មាន អាសេចក្តីទុំឃើញងាប់អីឃើញស្លាប់អីការពិតតើអានឹងការពិតតើហ្នឹងហើយហើយការជឿខុសអីនេះធ្វើឲ្យមនុស្សពិបាករស់ដូចញោមម្ចាស់ផ្ទះហ្នឹង គាត់ស្លាប់ខ្លួន3ដងដែរតែមិនតន់ស្លាប់អាត្មាទៅមិនដឹងរឿងគាត់គាត់ថាគាត់មិនដែរនិយាយគាត់គិតថាគាត់ជាមនុស្សចង្រៃដោយសារមនុស្សជុំវិញខ្លួនគាត់នឹងថាមិននេះទេណាម្ចាស់ផ្ទះដែលកន្លែងចងកនោះណាដែលគាត់នៅហ្នឹងហ្នឹងហ្នឹងច្រឡំហ្នឹងព្រោះសាច់ញាតិគាត់ស្លាប់ប្តីស្លាប់អញ្ចឹងទៅអ្នកដតីសំបីតគ្រូសំបីតអីគាត់អត់រាប់អានគាត់ទេថាគាត់ជាមនុស្សចង្រៃ ហើយគាត់ហ្នឹងគាត់ទទួលស្គាល់ថាខ្លួនគាត់ជាមនុស្សចង្រៃមែនគាត់ទៅសម្លាប់ខ្លួន3ដងវាអត់ស្លាប់គាត់ថាគាត់រស់វាចង្រៃជួនកាលគាត់អត់ចង់រាប់អានមួយណាគេខ្លាចចង្រៃដល់គេទៀតបានអាត្មាទៅថ្ងៃមុនអាត្មាថាឥឡូវអាត្មាចូលចិត្តរាប់អានមនុស្សចង្រៃអញ្ចឹងហ្នឹងហើយចង្រៃមិនដាក់លើអាត្មាមកហ្នឹងហើយអញ្ចឹងបានជំនឿផ្ដេសផ្ដាស់នេះធ្វើបាបសត្វលោកណាគាត់ថាគាត់រស់សេចក្តីសប្បាយចិត្តឬក៏ភាពកក់ក្ដៅអត់ឃើញទេដោយសារមនុស្សទាំងឡាយគេយល់ថាគាត់ជាមនុស្សចង្រៃ អាត្មាទៅថ្ងៃមុនហ្នឹងវាយល់គាត់សប្បាយចិត្តហើយអាត្មាថាអើឥឡូវអាត្មាដើររស់តែមនុស្សចង្រៃហ្នឹងតានឹងគាត់នៅតែឯងរឿងវាសាមានហើយផ្ដាំទាំងអស់ថាអ្នកណាដែលគេថាចង្រៃទាំងអស់រាប់អានអាត្មាចុះមិនខុសបើថាអ្នកណាគេថាអូចង្រៃអីចឹងណាហ្នឹងអាត្មារាប់អានអត់អីបើថាគ្មានរាប់អានមករាប់អានអាត្មាអ្នកចង្រៃទាំងឡាយណែយកចង្រៃមកដាក់មើលអាត្មាមើល មោហៈហ្នឹងគឺជាធម្មធាតុមួយដែលវាបាំងមិនឲ្យឃើញអា8ហ្នឹងមិនឲ្យឃើញទុកពិតប្រកបមិនឲ្យឃើញហេតុដែលនាំឲ្យការទុកពិតប្រកបមិនឲ្យឃើញនិព្វានមិនឲ្យឃើញមគ្គទៅកាន់និព្វានឃើញទេមិនមិនឲ្យឃើញអាហ្នឹងហ្នឹងណាមោហៈហ្នឹងវាអ្នកបាំងអាហ្នឹងអញ្ចឹងកាលណាយើងយើងយល់ពីអារម្មណ៍ហើយនឹងធម៌ដែលវាដឹងអារម្មណ៍ទៅវាអាចជំនួយដល់ការយល់ហ្នឹងអញ្ចឹងមោហៈ វាជាចេតសិកកើតជាមួយនឹងអកុសលចិត្ត12អវិជ្ជាហ្នឹងអវិជ្ជាអង្គធនហ្នឹងគឺមោហៈសភាពមិនដឹងកើតនៅក្នុងចិត្តណាធ្វើឲ្យចិត្តនឹងល្ងឹតឧទាហរណ៍ថាលើយើងមានអំពូលភ្លើងដល់ពេលនេះទៅទឹកខ្មៅនឹងវាស្រោបអំពូលនឹងអត់ឲ្យចេញពលឺទេឬក៏ភ្នែកយើងហើយសាច់នឹងវាដុះបាត់អញ្ចឹងតួភ្នែកយើងនឹងអាប្រស្រីភ្នែកយើងឧបមាដូចជាបញ្ញា នៅក្នុងហ្នឹងណាណាតួភ្នែកយើងដូចជាចិត្តហើយតួវស្រីដែលសម្រាប់ឃើញហ្នឹងដូចជាបញ្ញាដល់អាសាច់នេះអាសាច់ដោះអែបអែបអែបអែបឬក៏បាយដែលវាកើតឡើងហ្នឹងណាដូចជាមោហៈហ្នឹងចឹងវាបាំងអត់ឲ្យឃើញភ្នែកបើកឡោតតែមើលឃើញហ្នឹងហើយដល់អាស្អីដែលត្រូវឃើញហ្នឹងដូចជា8នេះចឹងហ្នឹងហើយมันដោយសារมันដឹងអាហ្នឹងហើយបាននាំឲ្យយើងវាទៅជាកើតរឿងបនស្រណញេអញ្ញៃច្រើនហ្នឹង មនុស្សតែដែលច្បាស់អាហ្នឹងឡើងឡើងចេះបន់ស្រន់មកឡើងចេះងវកឡើងចេះអីទាំងអស់ពីព្រោះដូចយើងដឹងច្បាស់ថាដើម្បីបានបាយយើងត្រូវទៅយកអង្គយកទៅដាំណាដាក់ភ្លើងមធ្យមងុំបន្តិចឆ្អិនហើយដល់អ្នកអត់ដឹងទៅអង្គុយបន់សុំបាយយល់តាមពិតបាយវាមានហេតុរបស់វាបើត្រូវបានហើយដល់យើងអត់ដឹងថាបាយមកពីណា ធ្លាប់បានឆ្ងាញ់ម្ដងធ្វើមិនបានបាយទីមិនអង្គុយបានបនបនវាអត់បានហ្នឹងឃើញអ្នកទៅវត្តរាល់ថ្ងៃបនយកតែអត់បានហ្នឹងឯងអញ្ចឹងបានថាហ្នឹងហ្នឹងហើយតាមពិតដល់រឿងរឿងទាំងអស់គឺវានៅលើគោកនៅលើគោកទេហ្នឹងហើយយើងវាណាមួយអាមោហៈនៅក្នុងចិត្តយើងហ្នឹងវាមកស្រាប់ហើយដល់យើងទៅជួបអ្នកដឹកនាំនាំយើងឲ្យកាន់តែងឹតថែម ដូចបង្កើតពិធីបុណ្យផ្ដាច់កម្ពីអាហ្នឹងកាន់ឲ្យល្ងឹតមិនដោះគ្រោះចឹងថ្ងៃមុនឃើញលោកសរសេរដែរថាជាមេរោគដែលថាត្រូវតែឯងចឹងណាឃើញគេខុសទាំងអស់អីចឹងណារបៀបឌឺប៉ុន្តែអឺអត់អីទេមានន័យថាបាន ដឹងខ្លះផ្លូវត្រូវវាអត់មាននរណាផ្ដាច់មុខទេមិនមែនអាត្មាអ្នកត្រូវមិនមែននរណា អ្នកត្រូវផ្លូវត្រូវគឺផ្លូវត្រូវ ឧទាហរណ៍ថាអរិយមេអង្គ8មិនមែនបោះអាត្មាទេយល់ទេហើយអាត្មាគ្រាន់តែយកផ្លូវហ្នឹងយកទៅបយលហើយសួរថាហ្នឹងផ្លូវផ្ដាច់មុខសម្រាប់អាត្មាថាអត់ទេផ្លូវទាំងអស់គ្នាហ្នឹងហើយដើរទាំងអស់គ្នាតាសច្ចធម៌មិនមែនសច្ចធម៌សានសុជាទេបើអាត្មាថានេះអាហ្នឹងអាត្មាអ្នករកឃើញអាហ្នឹងបាទអាហ្នឹងវាកើតរោគតួឯងម្នាក់ឯងយល់ទេហ្នឹងតែអានេះផ្លូវពិតស្រាប់តាកិនបយលតាហ្នឹងហើយប្រាប់ថា តែនិយាយពីខុសហើយនឹងត្រូវវាត្រូវតែប៉ះមនុស្សហើយហើយធេតពិតទៅកិលេសរបស់យើងគ្រប់គ្នាវានៅ មានប៉ុន្តែសំខាន់ថាផ្លូវពិតជាស្អីអាហ្នឹងដែលយើងត្រូវប្រាប់គ្នាឬក៏យើងសុំកលុំគ្នាទៅអើបើវែងនឹងអស់គ្នាហើយកុំមាត់អីអញ្ចឹងណាយើងដេកវែងក្នុងព្រៃអស់គ្នាទៅអញ្ចឹងឲ្យបានសុបាយចិត្តហ្នឹងហើយ ទឹកចិត្តជាគ្រូពេទ្យសូម្បីតែគាត់ឈឺចិត្តងាប់ក៏ដោយបើគាត់ដឹងថ្នាំក៏គាត់ប្រាប់គេឲ្យគេព្យាបាលដែរហើយយើងទៅទាស់មួយគ្រូពេទ្យហើយចុះពេទ្យអីមិនក៏មើលខ្លួនឯងជាទៅតែគាត់វាឈឺតែគាត់ដឹងថ្នាំហ្នឹងហើយឬក៏ដឹងតែឈឺដែរអញងាប់ហើយឯងមិនបាច់ជាទេអញ្ចឹងបានថាថ្មគិតថាអឺឥឡូវយើងនៅក្នុងព្រៃទាំងអស់គ្នា ព្រោះយើងវាធ្លាប់មកវិញតាំងពីកើតមកទៅហើយនៅក្នុងព្រៃហ្នឹងណាដល់ពេលយើងគិតថាកន្លែងហ្នឹងវាអត់សុខទេយើងក៏ត្រួសត្រាយផ្លូវចេញ ពីហ្នឹងបានថាបើបានត្រួសត្រាយផ្លូវចេញទោះបីមិនដល់គោលដៅក៏គ្រាន់បើយើងស្លាប់នៅទៅនឹងដែរអញ្ចឹងបាននៅក្នុងសង្គមយើងស្មានថាខ្វះអ្នកហែកខ្វះអ្នកប្រាប់ មានតែអ្នកបញ្ចោអឺបានហើយប៉ុណ្ណឹងអាហ្នឹងនៅហ្នឹងប៉ុន្តែពាក្យបញ្ឈឺប្តឺអីហ្នឹងវាគ្មាន ទៅស្អីទេវាគ្រាន់ថា ចង់ដឹងគោបំណង ថាអញ្ចឹងកុំឲ្យនិយាយខុសអីខុសទៅនឹងល្អសួរចេះទៅវិញផ្លូវត្រូវមិនមែនជាផ្លូវផ្ដាច់មុខរបស់នរណាម្នាក់ទេក៏មិនមែនសម្រាប់ជនជាតិណាដែរគឺសម្រាប់បុគ្គលអ្នកមានឥន្ទ្រីចាស់ខ្លាមានសទ្ធិន្ទ្រីអឺវិរិយិន្ទ្រីសទ្ធិន្ទ្រីសមាធិន្ទ្រីនិងបញ្ញិន្ទ្រីពុទ្ធប្រោះបាន តែអ្នកមានឧបៈនេះឥឡូវយើងមើលឥឡូវឆ្ងល់មិនទៀត មកឆ្កាយប៉ុណ្ណឹងយល់នៅថាហ្នឹងហើយឆ្ងល់ថាមោហៈជាចេតសិកកើតនៅ ក្នុងចិត្ត12អញ្ចឹងមោហៈវាអត់មានកើតតែឯងបានទេកាលណាវាកើតវាត្រូវពឹងអាស្រ័យមួយចិត្តហ្នឹងវាកើតមួយចិត្តហ្នឹងហើយឲ្យតែអកុសល ព្រោះតែមិនដឹងហេតុនឹងអីបានមនុស្សធ្វើបាបឧទាហរណ៍ថាឥឡូវយើងមើលកន្លែងទី1តែមិនដឹងហេតុមិនដឹងសេចក្តីទុកពិតប្រកប កើតមកសុបាយហ្មងឥឡូវយើងមើលមនុស្សប្រាថ្នាជាតិកំណើតសួរថាប្រាថ្នាដោយអីមិនព្រោះមោហៈគូជាតិជាទុកឃើញទេជាតិជាទុកកុំថាឡើយតើលើយើងធ្វើបុណ្យអើធ្វើបាបសូម្បីតែធ្វើបុណ្យក៏ទៅប្រាថ្នាទុកដែរចេញពីទុកមិនរួចហ្នឹងអាជាតិហ្នឹងជាតែទុកហ្នឹងឯង ហើយវានាំមកនូវជារៀបជាធិមរណៈសោកប្រតិវៈទាំងអស់នៃអាជាតិហ្នឹងយើងហងៃគុំតែមានជាតិហ្នឹងជាតិហ្នឹងយើងកុំនិយាយចឹងទៅបន្ទោសម៉ែឪថាមែនទេអាកម្មយើងហ្នឹងមកមួយគាត់ហ្នឹងហ្នឹងឧបការៈរបស់គាត់រឿងផ្សេងហើយយើងខ្លាចអីខ្លាចស្លាប់តែយើងប្រាថ្នាជាតិឃើញល្ងងហ៎ឯសួរល្ងងណាអាត្មាលុះឈប់ល្ងងណាទេនៅប៉ុណ្ដឹងណាពុទ្ធោនឹងយើងរៀនទៅយើងដឹងតា ណាទោះបីយើងលះ វាមិនតាន់អស់ប៉ុន្តែដឹងដូចគ្នាយើងនៅក្នុងព្រៃយើងដឹងថាយើងវែងយើងដឹងដឹងថាទឹះណាទឹះលិចទឹះកើតហើយកំពុងតែត្រាយចេញហើយវាមិនតាន់ដល់ទេអញ្ចឹងតែបើមិនដឹងអាងវែងនឹងទៅទៀតវាងាប់នឹងអស់គ្នាហើយហើយដល់ពេលវាមានទុកចឹងមានសោកមានបរិទេវៈមានជាតិជ្រាប ជាធិមរណៈទាំងអស់នៅក្នុងធម្មចក្រយើងមើលទៅបើយើងមើលក្នុងអឺ បរមត្តទុកមិនឃើញមើលនៅក្នុងបសោតជាតិទុកជាតិទុកមរណៈទុកអឺប្រាថ្នារបស់មិនបានដូចចិត្តជួររបស់ដែលមិនជាទីប្រាថ្នាសោកៈប្រតិវេអីទាំងអស់ហ្នឹងជាទុកមិនបានកំណត់ថាទុកនឹងវាជាធម្មតាវាអត់ដឹងអាធម្មតារបស់វានឹងទៀតជាប្រៀបទៅដូចខ្មែរនិយាយយកបិញអើយឯងឯងក៏ទុកម៉ែញ៉េនឹងមើលគេគេរស់នៅបានសុខទេគេមានទុកដែរ តែយើងចេះតែគេអត់និយាយគេគ្រាន់តែបង្ហាញឲ្យញឹមញឹមដាក់យើងហ្នឹងទៅហ្នឹងហើយតែយើងមើលកលេចមើលទៅលើផ្ទៃសមុទ្រយើងមិនមែនឃើញអីឃើញតែផ្ទៃទឹកហ្នឹងអនុបាទសមុទ្រស្អីយើងមិនឃើញមើលទៅអ្នកដតីដូចគ្នាចឹងដែរទុកហ្នឹងមិនមែនទុក12កងហ្នឹងមិនមែនថា អូ មានតែគ្រួសារយើងហ្នឹងទេ គ្រួសារគេផ្សេងអត់ទេគ្មានលើកលែងទេអត់មានលើកលែងអញ្ចឹងបានថា តាំងពីយល់ច្បាស់សភាវៈធម៌នឹងមកអាត្មាគ្មានទៅចំណែនសេចក្តីសុខណា គេទេអាត្មាដឹងថាមុខនោះសាមុខងាត់កោតទុកទាំងអស់ហ្នឹងមិនបាច់ឯងទៅកូនសិទ្ធិអូកូន មេតបសង្សារទុកធំយើងថ្មាផងហ្នឹងមកជិះឡានទំនើបអីមកអួតអីមានអីពាក្យថាមានហ្នឹងគឺមកជាមួយខ្វល់ហ្នឹងហើយហ្នឹងឥឡូវដូចថ្មាអត់មានទ្រព្យសម្បត្តិអីច្រើនទេ ប៉ុន្តែគ្រាន់តែមានបន្តិចក៏ខ្វល់មួយវាឧទាហរណ៍បើអត់មានទូរស័ព្ទអត់ខ្វល់រឿងទូរស័ព្ទអស់ភ្លើងហ្នឹងមែនអត់នោះធ្លាក់មកភឹងអុញបែកឥឡូវឃើញអាចិត្តនឹងខ្វល់ផ្លែតបើកុំមានមានខ្វល់អានឹងស្អីវាអញ្ចឹងយើងវាច្រឡំស្មានថាបានមកនឹងវាសុកមែនទេបានមកបានអាខ្វល់ទៅនេះមិនតាន់មានមេក្រូហ្នឹងមិនតាន់ខ្វល់វាលឺអត់ទេគ្រាន់តែទៅទិញអាមើល ពីអ្នកប្អូនប្លុកនោះថ្លៃបើណាអស់7000សរុបចុះសរុបឡើងទៅខ្វល់មិនថាមិនខ្វល់ទេមានលុយទៅទិញមែនប៉ុន្តែ ខ្វល់បានមកមែនប៉ុន្តែខ្វល់វាអត់លឺនោះមកហើយចុចចុះចុចឡើងអត់លឺខ្វល់ខ្វល់លឺហើយលឺហើយហ្នឹងទេហៅគេហៅឯងឲ្យជួយហ្នឹងហ្នឹងហើយ ប៉ុន្តែយើងគ្រាន់ថាដាក់មកបន្តិចវិញថាមកពីយើងត្រូវការប្រើមិនមែនថាមិនឲ្យមានទេណាយើងត្រូវការប្រើហ្នឹងហើយចឹងបានសេចក្តីសន្តោសដែលថ្មនិយាយងាកមិញណាវាត្រូវមានលក្ខណៈ3ពាក្យថាសន្តោសបែកបន្តិចជុំមិញនិយាយអង់គ្លេសគេលោកគេអត់យល់និយាយបន្ថែមបន្តិចពាក្យថាសេចក្តីសន្តោសត្រេកអរតាមមានតាមបានហ្នឹងជាមង្គលដ៏ឧត្តម ទី1ហៅថាសកម្មសកៈសកៈនឹងសនឹងកហើយស្រអំសកម្មនឹងអ្វីដែលជារបស់ ខ្លួន សកម្មដែលជារបស់ខ្លួននឹងគឺសំដៅ ទៅដល់របស់ដែលបានភ្លាមភ្លាមឧទាហរណ៍បើជាលោកសង្ឃវិញលោកទៅបិណ្ឌបាតបានបាយមកភ្លាមភ្លាមទៅបាំងស្គូលឲ្យបានមកភ្លាមភ្លាម ប្រើប្រាស់ជារបស់ខ្លួនមិនប្រាថ្នាឲ្យលើសអ្វីដែលបាននឹងអាហ្នឹងមានន័យថាត្រេកអរចំពោះរបស់មានហ្នឹងប៉ុន្តែមានមានភ្លាមភ្លាមហើយបើដូចបងអីលក់ដូរអីចឹងចំណេញប៉ុណ្ណាត្រេកអរថាជារបស់ខ្លួនបានប៉ុណ្ណឹងព្រមប៉ុណ្ណឹងមិនចង់ទៅលួចគេបន្ថែមទេអានឹងរបស់កំពុងបាន ណាថាសកាំងហើយដល់ទៅមួយទៀតហៅថាសន្តាំងសន្តាំងហ្នឹងសណូជាងតស្រអំ សន្តាំងហ្នឹងគឺរបស់មានស្រាប់ដូចឡានយើងមានស្រាប់ណាអានខ្មែរសន្តំសន្តាំងសណូជាងតស្រអំណាសន្តាំងប៉ុន្តែបើយើង អានជាខ្មែរសន្តំសន្តំសន្តំ មានន័យថាត្រេកអរចំពោះរបស់មានស្រាប់អាសកម្មមិញហ្នឹងគឺរបស់ បាន ភ្លាមភ្លាមដូចជាយើងធ្វើការលក់ថ្ងៃហ្នឹងបានប៉ុណ្ណាគឺត្រេកអរប៉ុណ្ណឹងនឹងរបស់ខ្លួនសិតរបស់ខ្លួនទាំងអស់ប៉ុន្តែកាលណាអាសកម្មហ្នឹងរបស់បានភ្លាមភ្លាមហ្នឹងគឺសម្រាប់មកពីការងាររបស់យើងហ្នឹងហើយដល់ទៅដេញសន្តាំងនេះគឺរបស់ មានស្រាប់ មានស្រាប់ដូចជាផ្ទះដូចជាឡានដូចជាលុយក្នុងបែងដែលមាន ហើយ ពាក្យថាត្រីអប្រើប្រាស់មានន័យស្គាល់ប្រមាណក្នុងការប្រើប្រាស់និងចាំចាំមួយទៀតមួយទៀត បានបញ្ជាក់ឲ្យច្បាស់បើយើងជាប់ត្រឹមត្រីអហ្នឹងយ៉ាប់ទៀតដល់ចុងក្រោយអាពីរហ្នឹងត្រូវអម ដោយសមាំងក្រោយក្រោយសមាំងសមោស្រអំសមាំងហ្នឹងគឺប្រើប្រាស់ដោយចិត្តស្មាររបស់ បានភ្លាមឬក៏របស់ មានយូរហើយហ្នឹងគឺទទួលប្រើប្រាស់ដោយចិត្តស្មើចិត្តស្មើមានន័យថាមិនប្រើដោយអំណាចតណ្ហាណាមិនប្រើដោយអំណាចលោភៈឬក៏ដោយតណ្ហា ខ្លាំងខ្លាំងវាមិនងាយថាយើង មិនមានលោភៈទេប៉ុន្តែ មានអានុងមួយសម្រាប់តម្រង់សម្រាប់ដាស់តឿនបើមិនចឹងទេវាមិនមែនជាមង្គលទេតែកាលណាយើង ប្រើដោយតណ្ហា មានន័យថាយើងកំពុងបង្កហេតុដែលនាំឲ្យកើតទុក្ខបើយើងជាប់ដោយអំណាចលោភៈខ្លាំងដល់បាត់ទៅវាមិនកើតទុក្ខហ្នឹងហើយអញ្ចឹងឲ្យបានជានៅ ចុងបញ្ចប់ហ្នឹងលោកបញ្ជាក់ថា ប្រើជារបស់ចាំបាច់យើងត្រូវការដូចជាឡានអញ្ចឹងបើយើងអត់មានឡានវាពិបាកណាត្រូវការរបស់ដែលត្រូវការមីក្រូអីចឹងគឺចាំបាច់តែបើជាប់ខ្លាំងអាហ្នឹងកើតទុកបាទ ដូចគេកំពុងទាស់នឹងពាក្យអាត្មាថាស្រឡាញ់ដោយប្រាថ្នាឲ្យគេបានសុខអីចឹងណានឹងចាំបកស្រាយថ្ងៃក្រោយប៉ិនប៉ិនអាត្មាបច្ចៈនេះបន្តិចសិនឥឡូវអាត្មាសួរថាសេចក្តីទុកសេចក្តីទុក ជាមោហៈទេសេចក្តីទុកកន្លែងនេះជាអារម្មណ៍ជាអារម្មណ៍ហេតុដែលនាំឲ្យកើតទុកក៏ជាអារម្មណ៍ដែរហេតុដែលនាំកើតទុក បើយើងគិតមើលគឺលោភៈចេតសិកជាតួតណ្ហា តែវាអត់មានទូនាទីអីវាពេលនឹងអត់ធ្វើការអីទេវាតើតួជាអារម្មណ៍ឥឡូវអាត្មាលើកឧទាហរណ៍អារម្មណ៍នឹងចិត្តយើងច្រើនតែច្រឡំអាហ្នឹងឧទាហរណ៍ថាអាត្មាកំពុងមើលទៅបងអញ្ចឹងអញ្ចឹងរូបរបស់បងនឹងជាអារម្មណ៍ចិត្តអាត្មាហ្នឹងកំពុងតែធ្វើការកំពុងតែស៊ីរូបហ្នឹង មានន័យថាកំពុងតែដឹងរូបហ្នឹងអញ្ចឹងរូបហ្នឹងជាអារម្មណ៍របស់ចិត្តអាត្មារបស់ចក្ខុវិញ្ញាណដែលអាត្មាមើលនេះខាងនោះជាអារម្មណ៍ដល់បងមើលអាត្មាវិញអាត្មាជា object វិញហ្នឹង អានឹងជាអារម្មណ៍ចិត្តបងនឹងគឺជាធម្មជាតិកំពុងតែដឹងអញ្ចឹងបានឧទាហរណ៍ខ្លះដូចជាឲ្យងាយយល់ចិត្តដូចជាគោអារម្មណ៍ដូចជាស្មៅគោស៊ីស្មៅអញ្ចឹងស្មៅនឹងជាចំណៃរបស់គោមានន័យថាអារម្មណ៍ជាចំណៃរបស់ចិត្តអារម្មណ៍ជាវត្ថុដែលចិត្តដឹងហ្នឹងប៉ុន្តែប្រើពាក្យផ្សេងចង់វិញ ជួនកាលលោកឧទាហរណ៍ចេះទៀតថាព្រះរាជាចេញទៅកំសាន្តឧសៀនចេញទៅកំសាន្តសួនច្បារអញ្ចឹងសួនច្បារនឹងជាអារម្មណ៍ចិត្តជាព្រះរាជាអញ្ចឹងអារម្មណ៍អ្នកឃើញព្រះរាជាឬក៏ព្រះរាជាអ្នកឃើញអារម្មណ៍ព្រះរាជាអ្នកឃើញសួនច្បារឬក៏សួនច្បារអ្នកឃើញព្រះរាជាណា អ្នកធ្វើសកម្មភាព ព្រះរាជា អ្នកធ្វើសកម្មភាពយល់ទេអញ្ចឹងនៅពេលស្អីមួយវាខ្លាចជា object ខ្លាចជាអារម្មណ៍វាអត់មានធ្វើសកម្មភាពអីទេ វាគ្រាន់តែជា object ជាកម្មវត្ថុដែលចិត្តនិងចេតសិកសមយុទ្ធជាមួយគ្នានឹងដឹងវាសំបីតែវាជាចិត្តក៏ដោយ តែពេលហ្នឹងវាអត់ធ្វើសកម្មភាពអីទេគេអត់សំដៅយកស្អីទេឧទាហរណ៍ថាសំបីតែចិត្តយើងហ្នឹងក៏ដោយ មុននេះយើងខឹងយើងដឹងថាចិត្តហ្នឹងខឹងសតិកើតឡើងជាមួយចិត្តថ្មីពិចារណាចិត្តមុន ចិត្តមិនអូចិត្តមិនបាញ់មិញហ្នឹងខឹងតាចិត្តមិញហ្នឹងក្តៅតាអញ្ចឹងចិត្តដូចគ្នា តែចិត្តមុនคล้ายជា object คล้ายជាអារម្មណ៍ឯចិត្តកំពុងគិតនេះគឺវាកំពុងធ្វើសកម្មភាពតាមដឹងអាចិត្តមុនអាចិត្តមុនឈប់ធ្វើអីហើយអាចិត្តនេះវាកំពុងទៅតាមដឹងអាចិត្តមុនអាចិត្តមុនក៏មានអារម្មណ៍របស់វាដែរឧទាហរណ៍ថាអាចិត្តមុនខឹងនឹងខឹងជាមួយនរណាខឹងជាមួយនឹងអ្នកលក់អត់ធ្វើតាមអញ្ចឹង អ្នកលក់នឹងជាអារម្មណ៍របស់ចិត្តមុនតែឥឡូវចិត្តនេះដែលតាមទៅមើលអាចិត្តមុនហ្នឹងអាចិត្តមុនហ្នឹងវាคล้ายជាអារម្មណ៍របស់ចិត្តនេះទៀតដែរចាំបានคล้ายហ៎ហ្នឹងហើយអញ្ចឹងអារម្មណ៍គឺជា object ហ្នឹង object ចិត្តដូចជា subject ចឹងជាជាជារបស់ ដែលមានសកម្មភាព ចិត្តនិងចិត្តសឹកហ្នឹងគឺវាកំពុងធ្វើវាកំពុងតែដឹងវាកំពុងតែតាមដឹងស្អីស្អីស្អី ដល់ទៅអារម្មណ៍វាជាស្អីក៏ដោយវាជាចិត្តក៏ដោយវាជាចេតសិកក៏ដោយប៉ុន្តែពេលហ្នឹងគេឈប់និយាយពីដំណើររបស់វាហើយនិយាយតែអាការៈរបស់វាដែលចិត្តផ្សេងដឹងវាມັນយល់ហ្នឹងបាក់និយាយឧទាហរណ៍ដូចជានៅក្នុងប្រសូតដែលព្រះអង្គសម្ដែង ជាមួយពាហិយៈអីចឹងទិដ្ឋិទិដ្ឋមត្តទាំងពវិសតិកាលណា ចិត្តឃើញកើតឡើងវាមានត្រឹមតែចិត្តឃើញហើយចិត្តឃើញវាធ្វើការអីវាវាធ្វើការឃើញរូបារម្មណ៍ រូបារម្មណ៍ជា object នឹងជាកម្មវត្ថុជាអារម្មណ៍ហើយដល់ចិត្តលឺកើតឡើង វាដឹងសំឡេងអញ្ចឹងសំឡេងហ្នឹងជា object ដែរជាកម្មវត្ថុដែលចិត្តដឹងក្លិនកើតឡើងវិញ្ញាណខេនវិញ្ញាណនេះវាកើតឡើងវាដឹងអីដឹងក្លិនក្លិនហ្នឹងជាអារម្មណ៍ខ្មែរយើងវាវាដោយសារប្រើពាក្យអារម្មណ៍ហ្នឹងច្បល់គ្នាបានបាក់ស្ដាប់ឡើងហ្នឹងដូចថា មានអារម្មណ៍មិនសុបាយសោះទៅជាអារម្មណ៍ចេះសុបាយចេះកើតទុកវិញទៅតាមពិតចិត្តតាហ្នឹងហើយទោះបីក្នុងវិទ្យុគេថាសូមរីករាយកំសាន្តអារម្មណ៍កំសាន្តអារម្មណ៍កំសាន្តចិត្តអន្តរូវហ្នឹងហើយភាកច្រើនគិតអញ្ចឹងអារម្មណ៍គឺចិត្តចិត្តគឺអារម្មណ៍ដល់អញ្ចឹងអានមានន័យថាបាយគឺមាត់មាត់គឺបាយវាខុសគ្នាហ្នឹងហើយ ហ្នឹងហើយតែអាហួហើយអាចិត្តដែលយើងគិតហួហើយហ្នឹងគឺជាអារម្មណ៍របស់ចិត្តហ្នឹងហើយហ្នឹងហើយចិត្តហ្នឹងវាតាមដានអាចិត្តមុនទៀតអញ្ចឹងបានអឺអារម្មណ៍ហ្នឹងវាមានអតីតារម្មណ៍អនាគតារម្មណ៍បច្ចុប្បន្នារម្មណ៍ហ្នឹងហើយហ្នឹងអតីតារមណាធម្មានោះដែលលើលោកសូត្រហ្នឹងទៅសួរលោកបើចេះថាមិនចេះទេ អាត្មាគ្មានអួតតែអាត្មាល្អជាងគេបើអាត្មាដឹងច្រើនតែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងកុំតន់អាចឌឺអីហ្នឹងហើយណាយល់ពីអារម្មណ៍សិនអាត្មាកំពុងបញ្យល់អារម្មណ៍ហ្នឹងថ្ងៃហ្នឹងបញ្យល់អាហ្នឹងមួយស្ដាប់ធូរទៅធូរមកដូចដូចពាក្យថាសំឡេង ត្រឹមតែជាអារម្មណ៍សំឡេងគេជេរក៏ដោយ គេសរសើរក៏ដោយត្រឹមតែជាអារម្មណ៍ដូចខ្យល់មកប៉ះកាយវាទៅបាត់ចឹង ចឹងសំឡេងហ្នឹងមិនមែនយើងទេមិនមែនចិត្តទេ គឺជាអព្យាកតាធម្មានេះគ្មានអាក្រក់គ្មានល្អនៅក្នុងសំឡេងនឹងឡើយដឹងណាដឹងសភាវៈមែនទេណាយើងរាល់ថ្ងៃយើងអាចចែកថាសំឡេងល្អសំឡេងអាក្រក់សំឡេងបចោសំឡេងសរសើរយើងនៅក្នុងចិត្តយើងគិតទេប៉ុន្តែបើធម្មធាតមួយជាសំឡេងនឹងតែម្ដងវាអត់មានអាក្រក់ល្អទេអត់មានសំឡេងណាអាក្រក់ល្អទេគឺង៉ែង៉ែង៉ែដោយតានឹង បាត់ទាំងអស់ហ្នឹងសំឡេងក៏ដោយរូបក៏ដោយចិត្តដែលដឹងហ្នឹងក៏វាបាត់ដែរអញ្ចឹងនិយាយថាអឺមនុស្សសរសើរយើងយើងជាគិតថាអូអាហ្នឹងគេនិយាយល្អពីយើងហ្នឹងហើយហ្នឹងហើយដល់គេជេរយើងយើងវាជាប់មួយសំឡេងហ្នឹងអាហ្នឹងជេរអញយើងជាប់មួយសំឡេងយើងអត់សូវបានទៅដល់ចិត្តគេហ្មងឯងជាប់ត្រឹមសំឡេងហ្នឹងណាជាប់ត្រឹមសំឡេងហ្នឹងអញ្ចឹងបានកន្លែងហ្នឹងលោកឃើញថាវាត្រឹមតែជាសំឡេងវាខាន់បូកផ្សំបូកផ្សំវាជាបញ្ជារបស់ចិត្ត គេប្រើតាឧទាហរណ៍ថាឥឡូវឡានទៅបុកគេនៅណាអ្នកជាប់គុកចាស់ឡានតាហ្នឹងហើយយើងរាល់ថ្ងៃហ្នឹងបើកឡានអញ្ចឹងយើងថាវិឡាននេះសាហាវវិឡាននេះបើកសាហាវឡាននេះណាបើកសាហាវមនុស្សតាហ្នឹងហ្នឹងមនុស្សហ្នឹងហើយឡាននេះសាហាវច្រឡើមហ្នឹងម៉ូតូនេះអីចឹងដូចយើងលឺរហងៃបានតែសបកសបកសបកយើងស្អប់គ្នារហងៃ បានទៅសបកសបកសបកខាងក្រៅទេមិនបានព្រះរហន្តលោកលែងខឹងលោកឈប់ប្រកាន់ដូចយើងអត់ប្រកាន់ឡានអញ្ចឹងយើងអត់តន់ជាអរហន្តទេប៉ុន្តែកន្លែងខ្លះយើងអាចដឹងដែរយើងអត់មានទៅខឹងឡានទេបើមនុស្សខឹងឡានទៅឈួតសុតមកបើខឹងខឹងអ្នកបើកឡានទេមែនទេហ្នឹងហើយអញ្ចឹងតួស្អីដែលគេបញ្ចេញឲ្យយើងហ្នឹងមិនមែនមែនទេហ្នឹងគ្រាន់តែជាសបកទេ ដូច្នេះហើយបានជាអ្នកដែលយល់ដល់សភាវៈធម៌ទូទៅរួមប្រកាន់សត្វលោកវាអត់កើតទោះជេរក៏ដោយទោះវៃក៏ដោយនោះណាប៉ុន្តែយើងធ្វើវាអត់កើតទេនិយាយហ្នឹងនិយាយគ្រាន់តែចង់ហែកតែហេតុអីបានជាលោកឈប់ប្រកាន់លោកឃើញទៅដល់តួខ្លួននេះជាអាយ៉ងគ្រាន់តែជារបស់មួយដែលចិត្តយកទៅប្រើទេហ្នឹងហើយអាចិត្តខ្លួនឯងហ្នឹងក៏ជាអាយ៉ងរបស់កិលេសទៀតតួរបស់កិលេសទៀតហើយអាកិលេសហ្នឹងវាបង្កើតមកពីប្រភពដើមគឺអវិជ្ជាហ្នឹងតែហ្មង ឃើញទៅដល់ហេតុដើមអញ្ចឹងបានលោករោប្រកាន់អត់កើតដល់តែឃើញដល់កិលេសវាអស់មនុស្សបែបហ្នឹងមានមនុស្សឯណានៅក្នុងកិលេសហើយកិលេសឯណានៅក្នុងមនុស្សហើយដល់តែឃើញមនុស្សធ្វើអាក្រក់អញ្ចឹងទៅលោកអត់មានទុភ័យនៅក្នុងកិលេសគេហ្នឹងភ័យកិលេសខ្លួនឯងចឹងបានជាអ្នកដែលចាប់ផ្ដើមយល់មែនទែនហ្នឹងគឺត្រូវផ្ដើមកំចាត់កិលេសខ្លួនឯងហ្នឹងប៉ុន្តែយល់ធោព្រាលព្រាលគឺចាប់ដើមមើងងាយគេហ្មងវាអានេះ វាលងចេះវាលងចោះវាខូចចេះវាខូចចេះប៉ិនអាខូចក្នុងនេះអត់ឃើញស្អីដែលយើងទទួលបានពីអ្នកដតីខ្លះទៅសេចក្តីសុខដែលត្រូវ build គឺ build ពីក្នុងហ្នឹង build ពីក្នុងគឺកសាងពីក្នុងចិត្តរបស់យើងឥឡូវបើយើងជាប់ជាមួយគេសរសើរចុះបើគេជួបសរសើរយើងមិនកាត់ទុកអញ្ចឹងកុំតន់និយាយរឿងចេះមិនចេះគ្រាន់តែចិត្តមួយថាចង់រៀនងាយកើតមានធัวធัวហ្នឹងអភិធម្មអភិធម្មហ្នឹងខ្ញុំឥឡូវ រៀនយូរទៅគង់មកជ្រុះប្រហែលសមាជិកទាំងអស់ហ្នឹងបានកាន់ថាយ៉ាងហោចក៏បានឆ្លងកាត់ដំណាក់កាលទី1គឺដាក់ចិត្តថារៀនសាកមើលតែគ្រាន់តែឲ្យកម្លាំងចិត្តថាជីវិតរបស់ពុទ្ធជនយើងនេះយើងមិនដែលបានដឹងរឿងពិតទេ បើយើងមិនស្ដាប់មិនសិក្សាធម៌របស់ព្រះអរិយៈទេ មានន័យថាជីវិតយើងតាំងពីកើតរហូតដល់ស្លាប់យើងដឹងតែរឿងคล้ายៗទាំងអស់ សំបីតាស្គាល់អាត្មាទេថាស្គាល់ហ្នឹងគឺស្គាល់តែคล้ายคล้ายដែរដោយបងប្អូនបាន លើកឡើងបាញ់មិញពីពាក្យថាបរមត្តចឹងបរមត្តប្រែថាជាធម៌ដ៏ប្រសើរខ្ពង់ខ្ពស់មិនវិបរិតមិនប្រែប្រួលមិនប្រែប្រួលក្នុង ទីនេះមិនមែនមានន័យថាមិនប្រែប្រួលមិនរលត់ទេវាការរលត់ដែរបរមត្តធម៌3មានចិត្តជាទសឹករូបវាលែងតែព្រះនិព្វានប៉ុន្តែពាក្យថាមិនប្រែប្រួលក្នុងទីហ្នឹងមានន័យថាវាល្មិចវាអញ្ចឹង អត់មានពីណា ទៅកែវាកើតអញ្ចឹងក្នុងន័យហ្នឹងវាល្មិចអញ្ចឹងឧទាហរណ៍តោសៈមួយអញ្ចឹងតោសៈតែកើតឡើងវាល្មិចវាទៅអាកើតឡើងទៅតែហ្មងអាហ្នឹងតោសៈអត់ចេះស្រឡាញ់ទេតោសៈមួយជីវិតវាមិនចេះស្រឡាញ់តែកើតឡើងទៅតែហ្មងយ៉ាងហ្នឹងបានយើងអត់យល់ការពិតជាងកាលយើងឃើញមនុស្សរៀងសាហាវឬក៏ចិត្តដាច់អីយកកូនទៅបោះចោលឬយើងជេរយើងបចោលយល់អីក៏ចិត្តដេរថៃអត់មានមេត្តាអីសោះបានអីមានមេត្តាបើកណ្ដាលនឹងកើតទោសៈ ទោសៈវាធ្វើការរបស់វាអញ្ចឹងចិត្តដាច់ហើយកំណត់ហ្នឹងបើកើតតែមេត្តាតន្តិចបោះកូនចោលកើតហ៎មែនទេឃើញឃើញយើងឃើញសពអាខាងក្នុងហ្នឹងហើយយើងទៅបទោសមនុស្សខ្លះទៅបោកប្រាស់គេឧទាហរណ៍ចឹងយំមនុស្សអីចិត្តមិនល្អសោះរស់ស៊ីលើខ្នងគេគណៈហ្នឹងអាចិត្តទុច្ចរិតហ្នឹងវាកើតឡើងពួកលោភៈទោសៈមោហៈហ្នឹងវាកើតទៅជាអញ្ចឹងអមេត្តាចឹងដែរមេត្តាជាបរមត្តធម៌ដែរជាចេតសិកមួយតែងតែមានការរាប់អានមេត្តាអត់ចេះ ចងកនុំមេត្តាអត់ចេះប្រែคลายជាស្អប់ទេតែកើតឡើងចិត្តនឹងតិចលហឹមវាអត់ប្រែទេប៉ុន្តែធម៌ទាំងអស់នោះវាឆ្លាស់គ្នាកើត វាឆ្លាស់គ្នាកើតអញ្ចឹងបានចិត្តម្ដងសុបាយម្ដងស្អប់ម្ដងខឹងម្ដងចំណែនហើយបើយើងអត់រៀនពីអារបស់ពិតនឹងទេយើងស្មានខុសស្មានអីចិត្តម្ដងហាក់ដូចជាចិត្តដដែលយើងគិតថាដូចយើងយើងនិយាយពីនរណាម្នាក់គាត់នឹងពីមុន slot បើឥឡូវកាចដល់យើងថាអញ្ចឹងហាក់ដូចជាគាត់នឹងคลายពី slot មកកាចប៉ុន្តែពិតអត់ទេអាការ slot ហ្នឹងចិត្ត slot កើត តួមហាកុសលអីវាកើតចឹងទៅតួមេត្តាតួករុណាកើតចឹងទៅដល់ទៅយូរទៅคล้ายជាកាចមកអាចិត្តថ្មីនោះវាកើតឡើងដូចជាអ៊ីសាចឹងអ៊ីសាចេតសឹកមួយដែរមិញពងឆ្ងល់រឿងចេតសឹកតួអ៊ីសាប្រែតែចំណែន អាតួចំណែនហ្នឹងតួចំណែនហ្នឹងជាសពមួយហ្នឹងជាចេតសឹកហើយតែកើតមកមិនចេះសបាយគេមានបានទេអាហ្នឹងឲ្យតែឃើញគេមានបានគឺតឹងចិត្តរហូតដល់មក ណែនធាតុពិតវាមិនមែនមកពីមានបានអីទេគឺមកពីអាតួអ៊ីសានវាកើតក្នុងចិត្តហ្នឹងចឹងលោកចាស់គ្រូមកពីចិត្តយើងហ្នឹងប្រែប្រួលភ្លាមភ្លាមហ្មងចង់យើងដូចថាខាត់ចិត្តហ្នឹងឲ្យបាន អាចិត្តតោស័កចិត្តខឹងគេហ្នឹងវាប្រែប្រួលមកភ្លាមភ្លាមហ្មងចឹងចិត្តឬមួយក៏ចិត្តអីដែលលឿនបំផុត ក្របកំភ្លើងអីដែលលឿនបំផុតចិត្តលឿនជាងនោះរាប់លានដងចឹងហើយបាននៅពេលដែលយើងសិក្សាទៅ យើងនឹងឃើញអាចំណងរបស់យើងនឹងវាអត់ត្រូវតាមហេតុទេសំបីតាពេលដែលយើងចង់ស្ដាប់ធម៌ពេលដែលយើងចង់ទៅធ្វើសមាធិយើងចង់ទៅធ្វើនៅទីនោះយើងទៀមទាចង់បានចិត្តស្ងប់ភាកច្រើននឹងចឹងអញ្ចឹងយើងក៏និយាយអ្នកដែលនៅខាងក្រៅមិនតន់ចូលមកក្នុងសហគមន៍ពុទ្ធសាសនា សំបីតែចូលមកហើយគឺចង់ទៅដល់ភ្លាម មុនពេលនឹងចាប់ផ្ដើមដើរក្នុងករណីថា ចង់ទៅដល់កំពូលភ្នំមុនទៅដល់ជើងភ្នំទៅរួចហើយសំណួរច្រើនណាស់ពេលអាត្មាឆ្លើយថ្ងៃសុកអីឃើញធ្វើម៉េចគ្រប់គ្រងចិត្តឲ្យបាន គ្រប់គ្រងអារម្មណ៍ឲ្យបានគ្រប់គ្រងល្មិចបើមិនដឹងអានឹងស្អីផងដូចយើងយើងទៅគ្រប់គ្រង business មួយចឹងអត់ដឹងរឿងអីផងទៅគ្រប់គ្រងអាលាយខ្ទេចលើមែនទេវាទល់តែចេះពីរឿងហ្នឹងអឺកាលណាបើយល់ពីសភាវៈ ពិតនឹងច្រើនទៅច្រើនទៅចិត្តនឹងវានឹងកាន់ធូរស្បើយទៅធូរស្បើយទៅដោយសារអីដោយសារតួយល់ពីសភាវៈវានឹងត្រូវកាត់បន្ថយចំណងខុសរឿងទៅកាត់បន្ថយចំណងខុសរឿងហ្នឹងហើយព្រោះធម៌ទាំងឡាយកើតពីហេតុពាក្យនេះងាយនិយាយតែយល់មិនងាយទេណាធម៌ទាំងឡាយកើតពីហេតុ ឧទាហរណ៍ថាយើងព្រមជាមួយថ្ងៃរះនៅទិសខាងកើតហើយវាលិចទៅវិញនៅទិសខាងនៅពេលយើងដឹងច្បាស់អញ្ចឹងរបស់នឹងជារបស់ដែលទាញទុកអត់បានអញ្ចឹងវាត្រូវតែទៅអញ្ចឹងសួរតែយើងដើរទៅខ្វល់ចាប់ថ្ងៃទុកឯងអត់ទោះបីជាថ្ងៃជារឿងល្អខែតិចមិនក៏ដោយព្រោះខ្វះពលឺថ្ងៃមែនទេខែតិចថ្ងៃតិចខែក្តៅថ្ងៃច្រើនថ្ងៃវែងយើងដឹងក៏ប៉ុន្តែយើងអត់មានទៅតោះមួយថ្ងៃតិចថ្ងៃច្រើនមកថា តោះតែខែនឹងថ្ងៃតិចពេកថ្ងៃនឹងមិនក៏មិនរះឲ្យយូរដល់ថ្ងៃខែក្តៅទៅអញមិនសូវតិចវាអត់ទៅទាស់ជាមួយនឹងអាហ្នឹងឯងតែមនុស្សចេះប្រែប្រួលតាមថ្ងៃតិចឬថ្ងៃក្តៅវិញការសិក្សាពីសភាវៈពិតហ្នឹងឈប់ទៅកែរឿងខាងក្រៅមកមើលខាងក្នុងអាហ្នឹងទៅយើងចូលទៅដល់កន្លែងថាចិត្តតាំងគុតតាំងសុខាវហាំងគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខតែបើយើងអត់ដឹងចិត្តនឹងផងយើងគ្រប់គ្រងវាមិនបានជាងថាមិនមែនមកទេសនាទេគ្រាន់តែមកលើកទឹកចិត្តអ្នក ចូលរៀនទាំងអស់ថាយើងរៀននេះគឺរៀនដើម្បីឲ្យដឹងគឺពិតឲ្យដឹងជីវិតយើង ពិតឲ្យដឹងគ្រប់យ៉ាង នៅជុំវិញ ជីវិតយើងហ្នឹងសិល្បៈដែល ក្រៅពីពពុទ្ធអត់មានពីណានិយាយពីរឿងពិតហ្នឹងទេនិយាយតែរឿងសន្មត់ហើយមនុស្សយើងស្អប់ខឹងស្រឡាញ់គ្នាគឺស្អប់រឿងសន្មត់ហ្នឹងឯងមិនដែលបានដឹងរឿងពិតទេតាំងពីកើតដល់ស្លាប់ទៅវិញហ្នឹងគឺអញកើតអញឈឺអញចាស់អញឈឺអញស្លាប់អញស្អប់អញស្រឡាញ់តែមិនដឹងមិនដែល ដឹងទល់តែសោះថា ការកើត គឺជាការកើត នៃបញ្ញខណ្ឌការទ្រុឌទ្រោមជាការទ្រុឌទ្រោមនៃបញ្ញខណ្ឌការបែកធ្លាយទៅវិញគឺការបែកធ្លាយនៃបញ្ញខណ្ឌហ្នឹងហើយអញ្ចឹងយើងរៀនអភិធម្មនេះគឺរៀនអំពីរបស់ ពិតហើយរបស់ពិតមិនមែននៅ ណាទេគឺជីវិតយើងនឹងឯងហ្នឹងហើយថ្មឧទាហរណ៍មួយចុះឲ្យងាយយល់ពីរឿងអាចិត្តចេតសិករូបតួរូបកាយយើងទាំងមូលនឹងដូចជាតួអាអំពូលភ្លើង ណាដូចបងអូនណាសួរមិញបេះដូងឬក៏ស្អីស្អីហ្នឹងតាមពិតវត្ថុសម្រាប់ចិត្តកើតហ្នឹងវាមាន6កន្លែងក្នុងរាង កាយរបស់យើងជារូបជារូបធម៌រូប28ប៉ុន្តែរូបជាទីអាស្រ័យរបស់ចិត្តហ្នឹងមានតែ6ហ្នឹងហើយដូចនៅនៅនៅលើអំពូលភ្លើងវាមាន អា resistance របស់វាអា resistance ហ្នឹងនៅនៅក្នុងអំពូលហ្នឹងវាមានអាដែកទូចពីរនេះដែកទូចពីរហ្នឹងហើយវាមានអា អាកូនសរសៃញោញោញោញោដូចដូចទៅសអញ្ចឹងអាហ្នឹងជា resistance របស់វាចឹងរូបដែលជាវត្ថុរបស់ចិត្តហ្នឹងដែលចិត្តអាស្រ័យហ្នឹងដូចអាហ្នឹងចឹងដោយអាដែកញោទូទូទូទូទូទូទូចាអាតួអំពូលអីហ្នឹងអាហ្នឹងស្អីដែរជារូបដែរក៏ប៉ុន្តែមិនមែនកលែងភ្លើងឆេះទេតែបើអត់អាហ្នឹងក៏អត់បានដែរដូចរូបយើងចឹង ណាទាំងមូលនឹងបានសរុបទៅវាមានដល់ទៅ28រូបប៉ុន្តែរូបសម្រាប់ចិត្តកើតមានតែ6ឯងរៀនទៅមុខទៅដឹងហើយរីឯចិត្តនិងចេតសិកចិត្តនិងចេតសិកដូចជាតួភ្លើង ដែលឆេះឡើងចឹងណាដូចជាតួភ្លើងដែលកើតឡើងចឹងប៉ុន្តែនៅក្នុងភ្លើងបើបងប្អូនធ្លាប់រៀន គីមីវិទ្យាដឹងហើយនៅក្នុងភ្លើងវាមាន ធាតុច្រើននៅក្នុងហ្នឹង វាមានធាតចំហេះផងវាមានស្អីផងនៅក្នុងហ្នឹងដូចគ្នាចិត្តនិងចិត្តសឹកនឹងផ្សំគ្នាអញ្ចឹងมันវាឆេះឡើងកើតប៉ុន្តែបើសម័យពុទ្ធកាលมันប្រៀបធៀបអញ្ចឹងទេព្រះអង្គប្រៀបធៀបច្រើនរបស់ដែលមានពិតសម័យនោះ ដូចជាប៉ុយភ្លើងឬក៏ចង្គៀងប្រេងតួរូបរាងកាយរបស់យើង ដូចជាចង្គៀងអឺតួចិត្តដូចជាអណ្ដាតភ្លើងរីឯតួចេតសិកហាក់ដូចជាតួចំហេះអីផ្សេងផ្សេងដែលវាផ្សំជាមួយនឹងអណ្ដាតសើភ្លើងហ្នឹងឯង អញ្ចឹងបានវាចូលដល់កន្លែងពូនទឹកលើកឡើងថាអាចេតសិកដឹងអារម្មណ៍តែមួយជាមួយចិត្តកើតដំណើរគ្នានឹងចិត្តរលត់ទៅវិញដំណើរគ្នានឹងចិត្តដូចដាតភ្លើងនឹងចឹងឃើញទេតែវាឆេះឆេះដំណើរគ្នាវាលត់លត់ដំណើរគ្នាអញ្ចឹងនៅក្នុងនោះវាមិនមានតែភ្លើងមួយទេវាមានធាតុផ្សំនៅក្នុងនឹងទៅជាអណ្ដាតភ្លើងកើតអាតួផ្សំនៅក្នុងនឹងដូចជាតស័ព្ទចឹងហ្នឹងហើយអញ្ចឹងស្អីទាំងអស់កើតពីការផ្សំទាំងអស់ អត់មានកើតមកតែឯងអត់មានផ្សំបានកើតឡើងសូម្បីតែទឹកសុទ្ធគេហៅថាទឹកសុទ្ធពន្ធាតពិតនៅក្នុងទឹកអត់មានសុទ្ធទេហ្នឹងហើយនៅក្នុងទឹកសុទ្ធគេប្រើរូបមន្ត H2O អីហ្នឹងប៉ុន្តែក្នុងហ្នឹងមានអុកស៊ីហ្សែនមានស្អីស្អីនៅក្នុងហ្នឹងអាតួផ្សំមានអុកស៊ីហ្សែនអីជាដើមដូចជារស័ព្ទចិត្តឃើញទេប៉ុន្តែជាធម្មតា យើងតែងប្រើស្អីដែលធំជាងគេឧទាហរណ៍យើងនិយាយថាផឹកទឹក យើងមិនដែលនិយាយថាផឹកអឺអុកស៊ីហ្សែនផងអីផងអត់អត់អញ្ចឹងទេឬក៏អឺពេលដែលយើងដុតភ្លើងយើងនិយាយតែភ្លើងមួយម៉ាត់ប៉ុន្តែនៅក្នុងភ្លើងស្អីក៏យើងអត់និយាយដូចក្នុងធัวមានពេលខ្លះអត់និយាយចិត្តសត្វដែរដូចមโนពពាំងកមាធម្មាធัวទាំងឡាយមានចិត្តជាប្រធានអីចឹងហ្នឹងហើយប៉ុន្តែបើយើងញែក ឲ្យវាឆ្ងាញ់ឲ្យវាកាន់តែច្បាស់ទៅគឺវាមានធៀបសំនៅក្នុងហ្នឹងតែថាលើកឡើងមិញថាយើងមិនដែលមិនដែលស្គាល់ការពិតហាក់ដូចជាយើងលើកយកកែវនេះមកនិយាយចឹងសម្រាប់ការមិនដឹងការពិតហ្នឹងយើងដឹងហាក់ដូចជាកែវនេះកើតមកកែវឯងចឹងប៉ុន្តែសួរថានៅក្នុងកែវហ្នឹងផ្សំដោយធាតុអីខ្លះក្នុងកែវមួយហ្នឹងមានដីទឹកភ្លើងខ្យល់នៅក្នុងហ្នឹងនឹងដូចថ្នាំស្អីស្អីមួយលាបដាក់ដៃដាក់អីទៅទៅជាកែវ ប៉ុន្តែបើសិនជាយើងបុកកែវឲ្យខ្ទេចទៅវាមានធាតុអីខ្លះនៅក្នុងហ្នឹងអញ្ចឹងដែលយើងរៀនពីបរមត្តធម៌រៀនពីអភិធម្មហ្នឹងគឺរៀនពីគ្រឿងផ្សំនៅក្នុងរូបរាងកាយរបស់យើងនិងចិត្តវិញ្ញាណរបស់យើងថាវាមានធាតុអីខ្លះនៅក្នុងហ្នឹងហើយវាធ្វើការយ៉ាងម៉េច how it works ឃើញទេដល់ពេលយើងដឹងថា how it works ថាតើវាធ្វើការយ៉ាងម៉េចទើបយើងអាចបញ្ជាវាបាន ហើយបើយើងអត់ដឹងថាវាកើតពីអីវាដំណើរការយ៉ាងម៉េចផងយើងទៅបញ្ជាវាមិនបាន អញ្ចឹងបានអ្នកខ្លាំងមិនក៏ដោយអ្នកប៉ាកែរស់ស៊ីមិនក៏ដោយទីបំផុតស្លាប់ខ្លួននឹងឯងរឿងអត់ដឹងអាខាងក្នុងនេះដើរមិនដឹងថារឿងខាងក្រៅទេដឹងចឹងចឹងអាត្មាចូលរួមប៉ុណ្ណឹងហើយលោកមិនដឹងថារៀនអភិធម្មរៀនធ្វើអីថារៀនឲ្យដឹងថាប្រព័ន្ធរូបរាងកាយនិងចិត្តវិញ្ញាណរបស់យើងនឹងវាដំណើរការយ៉ាងម៉េចចំណៃរបស់វាគឺស្អីវាកើតពីស្អីហើយត្រូវគ្រប់គ្រងវាដោយរបៀបណាដល់យើងដឹងវា ទើបយើងគ្រប់គ្រងវាបានអញ្ចឹងបានពាក្យមួយដែលព្រះសម្មាសម្ពុទ្ធត្រាស់ថាមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយគំរោះតាមអំណាចចិត្តត្រូវទុកចិត្តនៅក្នុងអំណាចខ្លួន មានន័យថាមានសតិសម្បជញ្ញៈគឺគ្រឿងឃុំក្រងតាមអំណាចចិត្តគ្រោះថ្នាក់ពេលវាសบายចិត្តទៅអត់អីពេលវាទោមនោះខ្លាំងទៅគិតផ្ដេសផ្ដាស់ឃើញទេតាមអំណាចចិត្តប៉ុន្តែបើតាមសតិសម្បជញ្ញៈវិញចិត្តទោសៈក៏ដឹងចិត្តតូចចិត្តក៏ដឹង depression យ៉ាងម៉េចក៏ដឹងដែរដឹងដឹងដឹងអញ្ចឹងវាអត់គ្រប់គ្រងយើងបានយើងគ្រប់គ្រងស្ថានភាពបាន ពាក្យថាគ្រប់គ្រងស្ថានភាពបានគឺគ្រប់គ្រងចិត្តបានហ្នឹងឯង